នុបបញ្ញរិទ្ធចេញបកស្រាយមូលហេតុដែលមិន អាចឲ្យបេក្ខជនទុំសវັດជាប់ទៅវគ្គបន្តទៀតបន្ទាប់ពីផ្ទុះការវេកញែកនិងរិះគន់ខ្លាំងៗនៅ លើបណ្ដាញសង្គម Facebook ចំពោះគណៈកម្មការប្រឡង Cambodia Idol រដូវកាលទី4ដែលមិនអនុញ្ញាតឲ្យបេក្ខជនឈ្មោះទុំរដ្ឋាឬហៅថាទុំសវັດ ជាប់ឡើងដល់វគ្គបន្តនោះពេលនេះគណៈកម្មការមួយរូបបានចេញមុខបបកស្រាយលើការរិះគន់យ៉ាងចាស់ដៃនេះបេក្ខជនទុំរដ្ឋាបានឡើងបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅដោយបានលើកយកបទស្រឡាញ់ស្ទើលេប ដែលជាសំនៀងដើមរបស់តារាចម្រៀងលោកណុបបញ្ញរិទ្ធការបង្ហាញសមត្ថភាពច្រៀងនាពេលនោះ មានទស្សនិកជនជាច្រើនយល់ថាបេក្ខជនរូបនេះមានសម្លេងល្អទាំងកាយវិការ និងការតុបតែងខ្លួនពិតជាស័ក្តិសមសម្រាប់ជាប់ទៅវគ្គបន្តបើទោះបីជាមានចំណុចខ្វះខាតតិចតួចក៏ដោយប៉ុន្តែយ៉ាងណាលទ្ធផលសម្រាប់បេក្ខជនរូបនេះបែរជាខកបំណងទៅវិញដោយនៅក្នុងនោះគណៈកម្មការ4នាក់គឺមានតែ2នាក់ប៉ុណ្ណោះ ដែលឲ្យបេក្ខជនរូបនេះជាប់ Yes មានលោកនុបបញ្ញរិទ្ធនិងសុកសីឡាលីនចំណែកអុកសគុណកញ្ញានិងលោកឈុនសវណ្ណរាជមិនឲ្យជាប់នោះទេ គឺឲ្យនៅ កត្តានេះធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមតាមដាន កម្មវិធីខាងលើនេះ បានសម្ដែងការមិនគ្រប់គ្រងនិងនាំគ្នារិះគន់យ៉ាងខ្លាំងទៅលើគណៈកម្មការទាំង4ដែលមិនសមឲ្យបេក្ខជនរូបនោះធ្លាក់ឡើយពាក្យរិះគន់ទាំងអស់នោះ បានធ្វើការស្ដីបន្ទោសគណៈកម្មការទាំង4តែម្ដងបើទោះបីជាក្នុងចំណោមនោះ មានគណៈកម្មការពីររូបឲ្យជាប់ក៏ដោយដោយឡែកមានការរិះគន់ខ្លះ បានផ្ដោតទៅលើលោកណុបបញ្ញរិទ្ធដោយលើកឡើងថាបេក្ខជន ដែលយកបទលោកមកប្រឡងនោះ គឺមិនងាយជាប់ឡើយខណៈពេលអ្នកដែលបានទស្សនាខ្លះបែរជាចោទតារាចម្រៀងរូបនេះថាមិនឲ្យជាប់ព្រោះខ្លាចគេល្បីជាងការរិះគន់ខាងលើនេះបានធ្វើឲ្យលោកណុបបញ្ញរិទ្ធកើតទុកមិនសុខចិត្តដោយ បានចេញមុខឆ្លើយតបទៅកាន់មហាជន ដែលបានរិះគន់លោកខាងលើរឿងនេះ។ តារាចម្រៀងរូបនេះបានចាត់ទុកការរិះគន់ខាងលើនេះថាមិនមានមូលដ្ឋានច្បាស់លាស់ត្បិតលោក មិនបានទម្លាក់បេក្ខជនទុំរដ្ឋានៅឡើយតាមរយៈសារដែល បានសរសេរបង្ហោះតាមកណន័យ Facebook លោកនុបបញ្ញរិទ្ធបានលើកឡើងថា មាន មនុស្សជាច្រើន បានគិតថាការប្រឡងចម្រៀងប្រសិនបើបេក្ខជនណាហ៊ានយកបទចម្រៀងរបស់ខ្ញុំទៅច្រៀងច្បាស់ជាធ្លាក់ភាគរយធ្លាក់ច្រើន ជាងជាប់ My song is killer song គាត់តែងតែនិយាយថាបទចម្រៀងរបស់ខ្ញុំស្ដាប់ស្រួលតែច្រៀងពិបាកតែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាបទចម្រៀងរបស់ខ្ញុំក៏មិនពិបាកហួសពីសមត្ថភាពរបស់អ្នកដែលចេះច្រៀងដែរប្រសិនបើមានសមត្ថភាពពិតប្រាកដមានការប្រុងប្រយ័ត្នមិនមើលស្រាលលើបទចម្រៀងគាត់ប្រកាសជាអាចច្រៀងបានយ៉ាងល្អលោកនុបបញ្ញរិទ្ធបានលើកឡើងទៀតថា ជាក់ស្ដែងដូចជាប្អូនប្រុសនីរតនា កាលពីពេលដែលគាត់ប្រឡងចម្រៀងកម្មវិធី Cambodia Idol គាត់ច្រៀងបទរបស់ខ្ញុំត្រឡាញ់អូនមិនខ្វល់ពីអារម្មណ៍អ្នកណាគាត់ច្រៀងបានយ៉ាងពីរោះហើយថែមទាំងល្អទៀតគាត់នៅតែបន្តដំណើរទៅមុខដោយជោគជ័យនោះហើយដែលបង្ហាញថាគាត់មានសមត្ថភាពគ្រប់គ្រាន់ អាចច្រៀងបានគ្រប់បទចម្រៀងរបស់អ្នកចម្រៀងផ្សេងផ្សេងនិងអាចច្រៀងបានគ្រប់ទម្រង់នៃបទចម្រៀង។ ដូច្នេះមិនស្ថិតនៅត្រង់ថាច្រៀងបទរបស់អ្នកចម្រៀងណាទេឲ្យតែដឹងច្បាស់ថាបទនោះស័ក្តិសមនឹងសម្លេងរបស់យើងឬអត់លើសពីសមត្ថភាពពេកឬអត់បើគិតថាអាចធ្វើបាន ប្រឹងប្រែងបន្ថែម ច្បាស់ជាអាចធ្វើ បានយ៉ាងល្អចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ